បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការបង្ហាញតាក់ទងជាមួយនឹង Hero ថ្មីមួយ ដែលគេលក់ក្នុងតម្លៃ150ដុល្លារអញ្ចឹងតាមពិតទៅ Hero ខ្លះក៏លក់ថ្លៃ Hero ខ្លះក៏លក់ធូរថ្លៃ Hero ខ្លះក៏លក់ថោកពេកបាទថ្លៃពេកអញ្ចឹងគឺសូមអ្នកទាំងអស់គ្នាអធិស្ឋានចំពោះខ្ញុំគ្រាន់តែជាអ្នកលក់ account ឲ្យគេទេបាទអញ្ចឹងគឺ សម្រាប់តម្លៃគឺអាស្រ័យទៅលើគាត់បាទហើយតម្លៃទាំងអស់ហ្នឹងពេលខ្លះគឺអាចចរចាបានពេលខ្លះក៏អត់ទៅហ្នឹងហើយអញ្ចឹងសម្រាប់ Hero នេះគឺ150ដុល្លារបាទ ហើយ hero នេះដែរគឺ top បាទកម្ពុជាតែម្ដងណា top Cambodia Odet លេខ1បាទអញ្ចឹងអ្នកទាំងអស់គ្នាឃើញខ្លួនឯងហើយប៉ុណ្ណឹងបាទខ្ញុំអត់ចាំបាច់រ៉ៃរាប់ច្រើនទេ បាទមាន Zodiac របស់ Eritel បាទនេះ Minotaur Sack បាទហ្នឹងអញ្ចឹងមើលតាមហ្នឹងតែបាទ Odet បាទ Selena អានេះខ្ញុំនិយាយពី skin ត្រុសត្រុសទេបាទ Cousin Harley បាទនេះ skin ប្រភេទ Epic ដែរតែ ពីធម្មតាអញ្ចឹងណា បើ skin នេះគឺ time limited event ហ្នឹងឯងអូខេអញ្ចឹងខ្ញុំសុំ scroll ទៅខាងក្រោមតែម្ដងទៅបងប្អូនបាទអញ្ចឹងដូចខ្ញុំថាបញ្ជាក់ឲ្យបញ្ជាក់ទៀតបាទតកតងមួយតម្លៃគឺខ្ញុំអត់ហ៊ានអាកាត់ទេគ្រាន់ថាពេលខ្លះខ្ញុំ recommend អញ្ចឹងណាបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺ hero ហ្នឹងអ្នកទាំងអស់គ្នាឃើញស្រាប់ហើយគឺ អឺ4000 point ជាង3900បាទ3000ជាង3800 3700 3700បាទ3000ជាង3000ជាង3000ជាង3000ជាងអូច្រើនមែនតើអ្នកទាំងអស់គ្នាអញ្ចឹងគឺដឹងស្រាប់អីបើសម្រាប់ខ្ញុំបើសិនជាពីមុនវិញ hero នេះធូរថ្លៃបាទធូរមែនតើពីព្រោះអីគាត់គាត់ខំប្រឹងអូសភ័ញ hero ហ្នឹងគឺគាត់ចំណាយពេលវេលាបន្តិចទេ បែរគាត់ថាឥឡូវវាតម្លៃរៀងចុះហើយ account អត់ដូចពីមុនទេណា អញ្ចឹងសម្រាប់តម្លៃអ្នកទាំងអស់គ្នាចូលរួមឌីកមិនបានហើយបើសិនជាពេញចិត្តអាចតាក់ទងមកខ្ញុំបានតាមលេខទូរស័ព្ទ2ខ្សែបាទឬក៏ Telegram របស់ខ្ញុំក៏បានដែរ031ហ្នឹងបាទអ្នកទាំងអស់គ្នាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេហើយបើសិនជាមានចំណាប់អារម្មណ៍បែបណាអីសូមជួយ recommend ដល់អ្នកគ្នាហើយកុំភ្លេច subscribe ដល់ channel ថ្មីរបស់ខ្ញុំនឹងមួយម្នាក់មួយផងព្រោះជា channel ដែលខ្ញុំនឹងផុសលក់ជូនអ្នកទាំងគ្នាជាបន្តបន្ទាប់អរគុណច្រើនជួបគ្នានៅវីដេអូក្រោយ